អគ្គស្នងការនគរបាលជាតិចោះត្រួតពិនិត្យកម្លាំងនិងទីតាំងប្រចាំការរបស់កម្លាំងនគរបាលក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឧត្តមស្នេហ៍ឯកឡាវសុងលេងអគ្គស្នងការរងនគរបាលជាតិនៅរសៀលថ្ងៃទី12ខែមេសាឆ្នាំ2023នេះបានចុះត្រួតពិនិត្យកម្លាំងនិងទីតាំងប្រចាំការរបស់កងកម្លាំងនគរបាលជាតិដែលការពារសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាបថ្លែងក្នុងឱកាសនោះលោកឧត្តមស្នេហ៍ឯកឡាវសុងលេង បានណែនាំនិងក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តតាមទួលនីតិ ទីភារកិច្ចដែលថ្នាក់ដឹកនាំ ប្រគល់ជូន សម្ដៅធានាឲ្យបាន100%នៅការការពារសន្តិសុខសណ្ដាប់ធ្នាប់និងសวัสดิភាពជូនថ្នាក់ដឹកនាំព្រមទាំងភ្ញៀវទេសចរដែលមកកំសាន្តសូមជម្រាបថារដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យរៀបចំកម្មវិធីអង្គរសង្ក្រាន្តឡើងវិញដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2023ក្នុងនោះសម្ដេច តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏អញ្ជើញចូលរួមដោយផ្ទាល់ផងដែរកម្លាំងសមត្ថកិច្ចចម្រុះប្រមាណ8802នាក់មកពី12អង្គភាពនិងស្ថាប័នរួមមានអគ្គស្នងការដ្ឋាននគរបាលជាតិកងរាជអាវុធហត្ថបញ្ជាការដ្ឋានអង្គរៈនិងបញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្មនិងត្រូវដាក់រាយ នៅតាមបណ្ដាលគោលដៅសំខាន់ ចំនួន6ទីតាំងដើម្បីការពារសុ សុខសុវត្ថិភាពសម្ដាប់ធ្នាប់និងជួយសម្រួលចរាចរណ៍ដល់ថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋភ្ញៀវជាតិអន្តរជាតិដែលអញ្ជើញចូលរួមលេងកម្សាន្តសប្បាយ